Hallelujah. España ក្នុងប្រកបញ្ញាតូចមស្ការស្វ័យជំនួយជំរឿនសម្បាញ់ទៅសង្ឃៈ ចិត្តប្រយ័ត្នសម្អាតបានគុណខ្ញុំចាត់ដោយទៅយើងទៅមកចាបាយជំនួយទៅទៅដល់ខ្លួននេះបានទៅបានដល់វត្តបរិយ័នទៅសូមនឹងចំណាក់ទៅសក្ការៈសូមយើងដល់ទៅទៅទៅមកចាបាយជំនួយទៅសំជាពិនមិនខើយ៉ាងទៅមកចាគឺ បានដើរក្រឹងអវយវកម្មមួយកម្មទៅកម្មមួយតាមទៅរំដោយអំណាចដោយជាបារមីដោយចំឡាយនៅទៅបានតាទៅក្រៅទៅយ៉ាង សូមសាមញ្ញដល់អង្គលោកលោកសិលកលសិលកម្មាអង្គសិលកម្មសិលសិលលំដាប់អង្គបន្តយ៉ាងទៅក្នុងប្រចាំថ្ងៃខ្ញុំធ្វើទៅទៅ លោកឡើងវិញនៅក្នុងព្រះគ្រីស្មាយ៉ាងខាងដែរប្រពន្ធចៅគ្រូ ដែលសិទ្ធិតាមចំណុចនៅក្នុងបាត់នេះតាមបីគ្រប់គ្នាគ្រប់គ្នាសម្រាប់ជំនួយដល់ស្មារតីតាមវិជ្ជាព្រឹត្តិការណ៍ទាំងកន្លែងបន្តដល់វិជ្ជាដូចឡើងពីលើ រូបតាគឺបានតែគឺប្រពុតបានតែគឺប្រពុតព្រមទាំងតែគឺទាំងប្រកបដល់ចិត្តហើយនឹងឆ្នាំគុណដល់យើងបានតែគឺប្រពុតទាំងចាបានតែគឺប្រកបដល់ចិត្តហើយគឺសមាធិ ចំណុចនៅគឺថានៅពេលខាងនឹងបន្តដល់មិនបន្តដល់ម៉ាក់អានតែគឺទៅរឿងដែលតាមអានដល់ទៅតាមគឺតំណាងទៅមិនបានលើហៅថាគណៈសម័យជាគណៈល្អជាគណៈល្អរូបសំដាក់លោកទាំងអស់បានចំជាមិនមានចិត្តណា បានលំដាប់លើនឹងមិនដែរនឹងលើនឹងដែរព្រឹងសន្តិភាពដែលបានកើតឡើងនៅក្នុងជនជាតិនោះនៃរំកតាមសង្គមតាមដីគឺដោយសារអំណាចនៃប្រសិទ្ធភាពហើយបន្សាំងផងតាមណាមិនទៅទៅដល់អទៅដល់អទៅគឺ รู้จำได้อย่างจริงจำได้อย่างจริงนั้นคือตั้งใจจำเอาในเพียงใจด้วยមានពីចៃដំណំបានចៃដំណំបានចៃនឹងទៅទៅចាំ ใจรู้กับเราใจทำไปใจเจอรู้กับรู้นั่งรู้จักเป็นอันเดิมเดิมเดิมเรื่องใจกับทางมันมันนำเป็นใจเราทำตาหลังอาเป็นจนยังอันกับเพื่อนเอากับกับเตยน้องจางกับกับเนยทำกับเนยในกระเป๋าที่เป็นนามมันเป็นใจบางบางเป็นเป็น វ័យមានសិទ្ធិមានមានយើងកលាហើយទៅកនសាវិបានដោយព្រះអង្គយើងក៏បានសិទ្ធិទៅជួយទៅទៅកងតាមបងវត្តនៃការជានៅអភិមានៅវត្តដានឲ្យមានប្រយោជន៍ឲ្យមានបានមានសម្រាប់ការជំរុញហ្នឹងនឹងសម្រាប់ជាតាមអត្តច័យអស់ជំរុញនឹងជាយ៉ាងដូចតាមដល់ឆ្នាំសម្រាប់ មិនតែតែខ្លួនឯងទៅឲ្យមិនហើយទៅទីរឿងការយើងកម្មយ៉ាងយើងឲ្យបានទឹកសន្តិយើងជំនួយការបំរើអរគុណយើងទីទៅទីដំណាក់ដៃព្រមប្រទេសជំនួយទៅហើយដល់មហាជនទៅទៅទាំងអស់ គឺថាអ្នកដែលធ្វើទាននោះគឺអស្ចារ្យតាមសិក្សាអស្ចារ្យតាមតាមតាមរំលឹកតាមយើងអំពីដំណាក់ចិត្តណាដែលទីប្រាំគឺតាមទីធម្មបឋមនិងតម្លៃផងពេលតាមទីនឹងចាំចំនួនពេលតាមទីនឹងតាមដោយតាមយុទ្ធរបស់ចំណានចំនួនតាមចិត្តយើង ហើយយើងនឹងចេះទៅយល់ចេះមកទៅណាទៅចេះតែមកទៅប្រគល់ប្រគល់តាមត្រាស់ប្រគល់តាមត្រាស់ហើយព្រះអង្គសម្ដែងផង ដីចំនួនសម័យយើងបាច់កន្លងតាមនេះយើងអាចបានតាមចំប្រគុណទេចំប្រគុណបានតាមចំតបប្រគុណកំណត់នៅចំបរិយាយើងទៅអង្គគឺចំ500តែលំនឹងចំកំណត់ចំតែតំហននៃគឺព្រះអង្គក៏បានសំខាន់ទៅនៅរហូតដល់ត្រឹម500ឆ្នាំ គឺមិនត្រៃដាក់តែត្រៃដាក់គឺយើងទៅទៅដាក់តខនឹងតែជាក្រុមយើងគឺទៅមិនចង់ចង់តែទៅនឹង យើងទិញមើលបន្ទាប់ពីក្រោយបន្ថយថតបានហើយអាមេរិកនេះយើងគួរមើលគឺគាត់សំខាន់សំខាន់មើលមើលគឺគាត់ក្រុមចាំថាយើងតម្រូវមើលបន្ទាប់តាមតម្លៃទឹកក្នុងបន្ទូតម្លៃតាមរបស់ហើយនៅអាហូទៅត្រឹមថ្ងៃយើងបន្ទោណាស់បន្ទូបន្ត្រៃដាក់ចំទទួលគាត់ព្រឹកអារាមចឹងចាប់ផងនៅឯម៉ែក៏អស់ហើយ ដោយព្រះគុណចាស់ណាតំណាងប្រកសាគុណណាមបានចែកខ្លួនប្រទូបន្ត្រៃរបស់ធ្វើតែបានចែកខ្លួនប្រទូ ដោយគុណគុណចាស់ព្រះអង្គទុំនៅអស់45ប្រវត្តិសាស្ត្រក្នុងការសម្ដែងធម៌ទីណាក៏ព្រះអង្គសម្ដែងធម៌ទៅដើម្បីមើលវិញ្ញន់ព្រះធម្មខណ្ឌនឹងដដែលជាដដែលនឹងនៅទាំងអស់យើងមានអណាល្អជាសម័យល្អ ហើយដល់បន្ទិនទៀតនឹងចាំឡើងចាស់ទៅបន្ទិនដើមទៅទី1នៅក្នុងរឿងយើងនឹងបន្ទិនទៅថានឹងនឹងបន្ទិនតោះនិតដោយមោហៈមោហៈអន្តរិកាងិនទៅចំអស់រឿងកតិសៈសត្វៈលោកទៅរឿងហើយរឿងរបស់ បំណាដែលធ្វើប្រធានបានឡាស់មកទៅដើមទៅប្រធានធំមកនឹងប្រធានដើមប្រធានធំមកបំភ្លឺក្នុងលោកនេះហើយបានមហាជនទាំងឡាយបានបានធ្វើវិបត្តិយកភ្លើងដាក់ព្រៃទៅដាក់តែដាក់ព្រៃទៅឲ្យតអំពីប្រពុត ហើយតបរះមើលទៅកាន់ផ្ទះមើលរហូតបានដល់បរិយផ្ទះ1000ផ្ទះនៅក្នុងសម័យព្រះនឹងដល់16កោឲ្យតទាំងអស់លើព្រឹងទៀតទៅពិភពលោកទាំងអស់ជាជាសម្រាប់ បានបាក់លើដល់ហើយតងបាននៅថាចាំបច្ចៈថានៅក្នុងសម័យណាដែលប្រពន្ធបានត្រាស់សាមញ្ញជននៅក្នុងសម័យនោះព្រះអង្គទ្រង់ប្រទានផលទេណាទទួលសត្វកម្មករគ្រប់ចំណាស់ កម្មវិធីដាច់ព្រៀងម្នាក់ដែលគឺវែកគឺការបន្តទៀងទីយ៉ាងណាក៏ដោយចុះទាំងលោកទាំងជាថាតែបានទៅប្រដឹកតាមដំណើរកថាទៀតមកនៅក្នុងគុណខ្លះក៏បានសម្ដែងប្រារហត្តកោបានទទួលបញ្ញាខ្លះបានសម្ដែងអាណាគឺប្រារហត្តកោយើងសម្ដែងទៅលោកប្រេណភាពបានទៅមិនមានខណ្ឌបច្ចៈជាគ្រឿងនឹងតបក្នុង ចំសរវត្តហើយចំសន្តិភាពទីនេះគឺអន្តរអាណាភាពមួយដែលលោកមិនទាន់ត្រូវនឹងខ្លួនទេគឺមិនដឹងអត់បានដល់ដល់មកកើតចំណុចខ្លួនទេដល់អបជនមួយទៀតទៅទៅបានបង្កើតនៅក្នុងអរិយគុណគឺសន្តិភាពគុណសម្ប្រាមានអវិខាសំសំយ៉ាងសំយ៉ាងទៅមិនបង្កើតក្នុងមកទៅប្រេក្នុងក្នុងខណ្ឌទៅ តាមបានចន្ទទីចន្ទទីនៅវិទ្យាទៀតបានចន្ទទីទៅនេះទៅតាមដំណើរតម្រងទៀតគឺដល់ទៅទៀតណាដល់តាមយ៉ាងក្រៅទៅទៀតទៀតព្រះអរិយវន្តទាំងឡាយបានដំកោតចាប់នៅកកទេសនាទៅលើចន្ទទីតាមវគ្គអន្តាវិសាលើកតាមបំដាច់សម្រាប់អរិយបទរបស់ខ្លួនទៅនឹងជាអកលនៅតាមតាមជាបទគុណ ដូចជនរតនាអស់លោកជនបងរតនាជនដែលទឹកចិត្តនៅតែកលពីប្រារយៈទៅនឹងយុទ្ធសាស្ត្របាននៅដល់ទៅហើយបានចឹងចិត្តបានអីបានបានបានរៀបបន្ថមពីប្រារយៈអន្តរអន្តរមកបានចិត្តដឹង សត្វខ្លះគឺទៀតគុណបងប្រាប់សត្វខ្លះកម្មចងប្រាំកម្មទៅទៅហើយគុណបងសត្វខ្លះសមាធិចែ10ត្រូវក្នុងសថាបំណំកម្ម10ខែទឹកពេលតែតែសត្វព្រឹករំភៃហើយមកសត្វខ្លះក៏បានចំត្រូវទៅក្នុងសមាធិចិត្តប្រកបដោយញាតិសមាធិយកកើតឡើងបានដោយអំណាចនៃប្រ បញ្ហារបស់ផងនេះតំណាងចឹងចាហៅឋានៈសម័យណាឋានៈគឺមានប្រពុតចើមានប្រពុតចើហើយយើងមកខនៅ គុណកម្មផលនៅហើយគុណបរកម្មជាសមាធិភេសមាធិភេយើងធ្វើទៅបានស្ដាប់ផលជាកម្មនិងផលឲ្យជាទៅតាមទៅចម្រើនតាមពីនេះចម្រើនវិបត្តិហើយដល់អស់អាយុសំខាន់ទុំនេះប្រកាន់ប្រាក់ក្នុងធម្មបានកើតជាមនុស្សមនុស្សនឹងប្រកបដោយសម្បត្តិ3 ដែលសម្បត្តិឬសម្បត្តិនឹងបញ្ញាសម្បត្តិដែលតើអំណាចជឿបានជឿបានចាំបានយល់ក្នុងកថាឲ្យឲ្យខ្លួនសើធៀងលៀងបានតែជំនាញណាតែក៏ប្រកបសម្បត្តិដែរប្រសម្បត្តិប្រសម្បត្តិបានន័យថា ប្រើប្រាស់នេះទៅជំនួសអញ្ចឹងអញ្ចឹងខ្វះនេះទៅអាហារពុទ្ធិនពុទ្ធចិត្តក៏មិនចេះខ្វះយន្តទីលេងទីពេកច្រើននៅវត្តចិត្តវិញ្ញាណសាលាកំឡាមមិនទៅចេះខ្វះជីវិត មានទឹកអំទៅអនខំបំពេញអស់វិញចាក់មានប្រាក់អ្វីអ្វីដែលសម្រាប់ចិញ្ចឹមជីវិតនឹងសុទ្ធតែជាគ្រឿងចាំបាច់ទាំងអស់តាំងពីខ្ញុំប្រាប់ខ្ញុំស្រីចាប់ទូរណតម្រូវចិនរហូតដល់ទឹកដីគុណមកដីដែលដីចំការដល់ដំណាំព្រៃប្រសាទាំងអស់តាមនៅទីដូនតាមទឹកឲ្យមកនឹងហើយចាប់សម្បត្តិ បានមកដែរតាមឡើងមានតាមចំតើមានតាមទៅយើងតាមតើមានមិនទាន់តែតើមិនប្រកបប្រមយើងចាត់ ដើមទៅការរកស៊ីចំពីនឹងឲ្យទៅចាប់ដើមឡើងមានរបស់យើងទៅយើងទៅរហូតដល់យើងធៀបក្នុងបច្ចុប្បន្នទៅជាថែមតែទៅជាថៃកន្លងពីអីយើងពេញចិត្តទៅមានតែតាមអមៃលោកសិលធម៌ដែលយើងបានតាមទៅរូបសម្បត្តិរូបសម្បត្តិប្រកបដោយធម៌ដូចទីមួយអាយុទីពីរសម្បត្តិ ពេញបីសន្ធៈគឺយើងកលៈប្រកបប្រកបយើងនៅក្នុងរូបសម្បត្តិបានរូបរាងកាយឬក៏ល្អសំខាន់គឺគឺក៏ល្អហើយអាយុវែងទៀតអាយុវែងអាយុហ្នឹងគឺជាមុខអាយុហ្នឹងវែងរួមនៅបានយូរយូរត្រឹមអាយុ10នៅក្នុងសម័យយើងនេះ ប្រពន្ធជាម្ចាស់លើចំណែងត្រាំសំខាន់ក្នុងចាប់នេះវាទៅធ្វើចំណាយក្នុងចំណងអាចរំបានត្រឹម100ឆ្នាំឬតិចជាង100ឆ្នាំបន្តិចឬក៏លើសពី100ឆ្នាំបន្តិចចាប់ជាងអញ្ចឹងវាទៅយូរពីអាយុវែងវែងថឹងសម្រាប់វែងថឹងអោយអោយនឹងភ័យវណ្ណៈក៏សម្បត្តិ ពេញបណ្ណានេះក៏សម្បោថ្ងៃបែកនឹងបណ្ដៅទៅបែកបែកអានបែកខ្លាបែកមុខបែកមាត់បែកជើងរឹងរាងកាយប្រមាណល្អបាច់នឹងអានព្រឹងខ្លាចាំបានលោកយើងច្រើនយើងចេះឲ្យតែព្រឹងដាច់ជើងវិញអានខ្លាទៅថាមនុស្សនឹងមនុស្សបំច្រើន បន្ទាយដល់ផ្សេងហ្នឹងគឺវិច័យអត់ចេញពណ៌ឲ្យគេស្គាល់វាថាមនុស្សហ្នឹងនឹងបំច្រើនដោយមានវិសាខាការពិចិនយ៉ាងហៅសត្វបញ្ចៈកលយ៉ាងហើយបញ្ចៈកលយ៉ាងហើយនឹងជាវិរុសម្បត្តិ យើងបានថាបងយករឿងយកបាត់នេះសម័យព្រះលើខៅមហាពុទ្ធោមកដំណើររឿងនេះទៅជានឹងមហាពុទ្ធោមហាពុទ្ធោយ៉ាងមានរំភើបធំពេលកពោគឺតែមហាកពោនោះគឺមិនលើកមានក្រអីមិនអាចចាប់និយាយស្ដីថាមានប្រមាណកកម្មទេមិនអាចរាប់ថា100 1000ម៉ានទេរាល់គឺ វល់ធ្លាក់វល់មកដូចសត្វទៅវល់មកក្រុមតើទៅទីហើយបើថាមកអាលនាងធ្លាក់ហ្នឹងគិតជំនួសទឹកនៅខ្លួនហ្នឹងជាប់ចិត្តទៅទៀតអង្គធ្លាក់ក៏មិនអាយអាចារ្យចិត្តចិត្តមួយចិត្តតែមួយហើយប្រាក់តែមួយអស់ អត់មានចំណាប់យើងនៅមកទៅបៃចេញទៅឲ្យបានហានគឺប្រាក់ចេញគឺប្រាក់បាច់ប្រាក់ចត់គឺចេញនឹងប្រតិបត្តិបើយើងទីរូបចំណាប់អាយុយើងប្រហែល520 គឺបើយើងពិបាកណាស់ជាប់ដំណឹងទៅវិញយើងល្អណាស់យើងយើងល្អណាស់យើងមិនទៅតែមិនបបទៅសំរឹងជាស្ត្រីខ្មែរដូចគេឯងតែនេះគឺដោយយើងយើងមានអ5យ៉ាងសក់របស់យើងចិត្តខ្មៅអត់ចិត្តតអត់ចិត្តត ចិត្តមកដែលតាមយើងទេចិត្តទៅហើយសក់របស់នាងវែងណាដល់កែងខ្លួនណាដល់កែងដែលមានកម្មរឿងផ្ទះមកណៃមករឿងនៅកតហើយមកយកខ្សែចងឲ្យរឿងនៅកណ្ដឹងបានប្រចាំថ្ងៃដល់មកដល់ហើយទៅនៅកណ្ដឹងសក់ យើងចាប់បានណាបាទយើងចាប់វិញក៏ឲ្យមិនចង់ត ប្រចាំផ្លូវក៏កាត់ដោយចិត្តវិជនឲ្យវាវិញមកនឹងមានបានហាមអីតែនឹងទាំងខំមនុស្សមិនក៏ក៏នឹងប្រវត្តិបកទៅវិញតាមទៅចំណៃទាំងទាំងនេះនេះសោះនេះទៅស្បែកវិញរលឹងរលឹងស្អាតមានមិនមានមកដូចក្រដឹកមានដបៃវ៉ាស់ទេគឺមកយើង នេះដូចមិនដូចជាធ្វើតម្រឹមដូចជាធ្វើផ្លាក់មកហើយអត់ចេះមានទៅទីទេហើយអត់មានបះហោងដល់ណាអីមិនបាច់អត់តបដល់សោះនឹងវិញបាននេះទៅបណ្ដេញងាប់ក៏ហត់ដូចផ្លែត្រឡប់ទុំមកបានក៏ត្រឡប់ទុំមកបានទៅទីហើយចិត្តតែធ្វើយ៉ាងខាងចិត្តតែទៅហោមយ៉ាងមិនត្រឡប់ទុំ នឹងមានទៅលើមកវិញមកហើយនេះយើងទៅវណ្ណៈហើយចំណាស់មានមកតាជាស្ត្រីមានកាច់ទៀតស្បែកទៀតណា សង្កទីរយៈខាងកំណាស់កន្ត្រីតូនមួយកំណាស់កន្ត្រីតូនមួយហ្នឹងណាកំណាស់ប៉ុណ្ណឹងគឺអាយុ120អញ្ចឹងបានន័យថាអត់វាទេក្បែរមិត្តនៅចិត្តនឹងដល់លោកហើយយើងមានតូនច្រើនណាតូន20យ៉ាងណាវណ្ណៈសុខៈ ដូចយើងឃើញយើងឃើញនេះក៏តម្លាក់យើងពីកម្លាំងខ្លាំងមានកម្លាំងប៉ុនដើម្បីតាប្រាំយើងមានកម្លាំងកម្លាំងយើងតាមថាបើចង់យើងកដប់តែដើម្បីយ៉ាងនឹងយើងវិញមកមកក្នុងប្រទេសនេះមានអំណាចរឿងមិនចំណិត បើលឺទៅយកសាខាងបកែខាងកម្លាំងយឹកដំណត់បានបាច់លឹងចំសាកមើលមានសាខាងធ្វើតម្រៃអាស្ដមមួយគុំដល់ឡើងអស់ប្រចិត្តវឹកមកគឺមានសាខាងបានកាត់យ៉ាងដែលយ៉ាងលែងមកមកលែង ហើយដល់តែម៉ោង30ជិតហើយយើងតាខាតចិត្តចិត្តដើម្បីចេះឥឡូវដើម្បីមកហើយដើម្បីកាយដើម្បីដាច់មានខានចាប់បោកងប់ហើយដល់យកតម្រៀមទីទៅទៅមកលើចុះ នឹងតកងឡើងមកហ្មងឡើងមកយើងបានថាយើងមានដៃយើងយកទៅសេកទៅមកចាប់លឹងចោលបាត់យើងទៅបាត់ទៅបើគិលនេះធម្មតាចំណុចមួយចំណាំចំណុចមួយចូលកម្រៀងដៃពីរចាប់លឹងជើងបាត់លេខពលៈមានពលៈកម្លាំងហ្នឹងវារត់សម្បត្តិរត់សម្បត្តិតាមទីការឲ្យទៀតទៅ ប្រាជ្ញាសម្បត្តិនឹងយើងពីប្រាជ្ញាម្ដងនឹងការយល់ដឹងប្រាជ្ញាគឺការយល់ដឹងសុខចិត្តលើលោកចៅខអីសុខទទួលប្រាជ្ញាសម្បត្តិ ដើម្បីដែលផ្សេងទៅទូជាចំជីវិតព្រោះតែព្រោះតាព្រោះនឹងព្រោះតែតាមព្រោះព្រោះជាជាជាជាជាធំសំសំព្រោះតាមបំផលិតនឹងបំផលិតនឹងចិត្តទៅត្រូវតែបញ្ញាទាំងអស់បើអត់មានប្រាជ្ញាទេបញ្ហាជីវិតដោះស្រាយអត់ចេញប្រាជ្ញានៅចិត្តឲ្យនឹងឲ្យយល់ដល់អំណាចច្រើនជាងគ្នា បានយើងទៅត្រូវតាមប្រាជ្ញាទាំងអស់ជាថាប្រាជ្ញាសម្បត្តិបានតែប្រាជ្ញាគ្រប់ក្រត់ប្រាជ្ញាគ្រប់ក្រត់សន្តារៀនអីអត់ចាំចិនអីឆាប់យើងចិត្តតែចិត្តឲ្យយើងដឹងឲ្យយើងធ្វើមិននិយាយតាមខ្លះគាត់អត់ចេះអសទេគឺតែគាត់មានប្រាជ្ញាទេ រឿងអក្យអសរនឹងនាំពីរឿងសង្គមទេមិនដែលជារឿងប្រាជ្ញាទេរឿងសង្គមបែបបាត់របស់សង្គមណាសម័យគឺថាលើទៅលើសង្គមប្រែធ្វើរបស់ប្រទេសជាតិចិត្តថាប្រាជ្ញាដូចមួយខ្លះក៏អត់ចេះរាប់អត់ចេះសរសេរអក្សរលេខមួយទីប៉ុណ្ណោះស្គាល់ជាហោពីចំជីវិតបានចេះស្មោះពីនៃជាប់ចំទៅដែរ នេះប្រាជ្ញាហ្នឹងមិនទាល់តែចាំតែអសហ្នឹងគេហៅថាចិត្តទេប្រាជ្ញាប្រាជ្ញាពីកំណត់គឺឲ្យយើងដឹងពីកិច្ចការរកស៊ីការរកត្រូវអ្វីអ្វីយើងទាំងអស់រហូតដល់ប្រាជ្ញារៀនមិនបានប្រមាណចិត្តទៅធ្វើទៅយល់បាយដឹកនាំប្រទេសបានទាំងអស់នឹងប្រាជ្ញាចឹងចង់យល់ការយើងដឹកនាំកំចេះក៏ក្តីមិនចេះក៏ក្តីនឹងជារឿងសង្គមនៅលើសម័យយើងចាស់ចាស់ពីដើមមក ដើរទាត់ច្រើនទៅដើរទៅតាមកន្លែងទៅដល់បានឃើញតែចៃគាត់គាត់មើលមិនដាក់បែរតាមបើនៅតែមើលមិនទៀតតែបាក់ឯងទិញបានដាច់ដាច់ដាច់ក្ដោះមកមិនដាច់ផងអត់ចានផងគឺអត់ចេះក្រោនមែនតែខ្មែរយើងប្រជារដ្ឋខ្មែរយើងសម័យចាស់ចាស់ដែលឥឡូវអាយុ60 70 80អត់ចេះអក្សរក្រោន ហើយចូលតែគាត់រៀនកម្មដ្ឋានចេះទេដូចខែស្វ័យរៀនស្មាតទៅប្រហែលឆ្នាំមុនអត់ចេះតើច្រើនណាស់នឹងទៅអសអីទេបើសួរតែគាត់នឹងក្នុងកម្មដ្ឋានចេះទេតាមចេះចេះតែដូចគណៈអធិការតនចង់រៀនគាត់នឹងយ៉ាងម៉េចទៅគាត់នឹងដោយការស្ដាប់ ស្ដាប់អនិច្ចមិននឹងទៅមិនប៉ុន្តែសូត្រអនិច្ចថែខាងទៀតហ្នឹងទុកខាងនឹងមិននឹងទៅទុកខាងអមិនទេគាត់ឲ្យទៅសូត្រទុកខាងដឹងថានឹងបបាហើយនឹងតាមនឹងទៅមិនខំប៉ុន្តែដឹងថាមិនរបស់ខ្លួនប្រាជ្ញាចង់យល់ចឹងចង់យល់អំពីការយល់ដឹងពីខាងក្នុងមក លោកវិញអត់ទេអសអីបាណាវិបាបាវិរៈនិសខាបច្ចំសមាធិយាននេះខ្ញុំប្រកាសថាសូមសមាធិនៅកថាបទគឺទេកថាយ៉ាងហើយយើងចាក់ខ្ញុំបាត់នឹងជីវិតស្ដេចចិត្តរបស់គឺសមាធិសត្វខាបទបាំថាបទ8កថាបទ10អត់ចេះទាំងអស់សូមតែនៅវត្តលើនេះក៏អត់ចេះដែរបានឲ្យគាត់សូត្រសូត្រ គាត់ដឹងយ៉ាងតាមតាមបាវិរៈមួយក៏មិនទេទាំងអស់តែឲ្យទៅគាត់បានមានប្រាជ្ញាមានប្រាជ្ញានៅក្នុងនឹងគេហៅប្រាជ្ញាដប់តាមទៅក្នុងហើយខ្យល់ដួលម៉ូតូអីក៏មិនដឹងថាម៉េចនឹងមិនទេម៉ែបើនៅដង្ហើមចេញវែងដឹងចូលវែងដឹងតែទីទីចេញខ្លឹងខ្លីដឹងចូលខ្លីដឹងចឹងថ្មីថ្មីកម្មផលដំណំទីសិស្សកន្លងនៅមុននេះ មាន80នាក់ជាប់ទាំងអស់80មានអ្នកថាម៉េចបានជាជាប់ទាំងអស់អញ្ចឹងថាគ្មានប្រឡងទៅទេណាអត់តប្រឡងសួរប្រងទៅសមាធិប្រងដល់ចិត្តមកតាំងខែជឿនយើងទៅនិយាយខ្លះក៏អត់ចេះផង នឹងប្រឡងជាប់វាអសណាច់ក៏ប្រឡងជាប់ហើយមិនបានជាប់ដោយវាសួរថាបត់5ក៏05មិនប្រទេសដល់05បានបើថាបានមិនទៅតែដល់ប៉ុណ្ណា05